អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអានេះខ្ញុំមកធ្វើការ review ពីរបៀបនៃការស៊ីប្រាចាអូតូហ្នឹងហើយហើយមានអ្នកខ្លះណាក៏សួរថាអូខេថាថារបៀបនៃការស៊ីប្រាចាអូតូគឺស៊ីមិនតាមពិតវាអត់ពិបាកអីនឹងស៊ីនេះគ្រាន់តែថាយើងគ្រាន់តែអង្គុយរាវវាបន្តិចហ្នឹងហើយហើយថ្ងៃនេះខ្ញុំបញ្ចេញវីដេអូពីរបៀបនៃការស៊ីប៉ុន្តែរបៀបនៃការស៊ីប្រាចានេះគឺយើងត្រូវការប្រើកម្មវិធី TV Auto ណាដែល full function ឬក៏អ្នកទាំងអស់គ្នា អាចប្រើកម្មវិធី TV Auto ដែល Greg ទិញពីខ្ញុំក៏បានដែរហ្នឹងហើយហើយបើចង់ទិញអាចឆាតចូលក្នុង page បានណាអូខេហើយឥឡូវខ្ញុំនឹងសួរមើលទាំងអស់គ្នាហ្នឹងហើយនេះជាកម្មវិធី TV Auto អឺនេះជា file grade របស់វាអញ្ចឹងដំបូងខ្ញុំត្រូវការបើកកម្មវិធីនេះសិនហ្នឹងហើយខ្ញុំដាក់បាក់ click លើវាចោលហ្នឹងហើយវាអត់មានចេញអីទេបន្ទាប់មកទៀតខ្ញុំធ្វើការបើក TV Auto មួយនេះអូខេតែប៉ុណ្្នឹងមកយើងរូចចាំវាមក plate ដើម្បីឲ្យវាបញ្ជាក់ថាអូខេកម្មវិធីនេះយើងអាច track វាបានហើយនេះវាលុបទាំងបែបនេះអញ្ចឹងយើងអូខេពីពីដងមកណាអូខេហើយរបៀបនៃការស៊ីអត់ជាពិបាកអីទេអ្នកទាំងអស់គ្នាហ្នឹងហើយនេះជា hero របស់ខ្ញុំអញ្ចឹងខ្ញុំ ធ្វើការ click វាឲ្យលុបវាចោលអស់សិនណាខ្ញុំសុំលុបវាចោលសិនយ៉ានេះអូខេណាហើយអឺ នេះអាម៉ាយើងចង់ស៊ីហេរ៉ូគេឈ្មោះគេ Dark Small ហើយអញ្ចឹងវានៅនគរដងហេរ៉ូមួយនេះណាហ្នឹងហើយហើយយើងមកឈោក្បែរតា NPC នេះមកអញ្ចឹងយើង ធ្វើការគ្រីសកន្លែងនេះអញ្ចឹង Dark Small យើងចុចលើវាមួយហើយយើងប្រើកម្មវិធីយើងប្រើ follow NPC យើងគ្រីសលើវាមួយមកបន្ទាប់មកទៀតយើងធ្វើការចុច upgrade នេះណាអញ្ចឹង NPC ដែលមានទាំងប្រមាណនេះគឺនេះដូចតាមមើល blue ហ្នឹងវានៅម្ដុំៗហ្នឹងអញ្ចឹងណាហ្នឹងហើយវាចេញមកទាំងអស់ក្នុង list នេះ list ឡើងនេះ អញ្ចឹងយើងត្រូវដឹងថា NPC មួយនេះជា NPC ដែលយើងតាក់ C ប្រជាអញ្ចឹងអូខេអ្នកទាំងអស់នេះចុចលើតានឹងមួយនេះណាហើយយើងធ្វើការ add វាចូលក្នុង cloud នេះឃើញទេនឹង add វាចូលក្នុង cloud នេះហើយអញ្ចឹងយើងចុចលើតានេះមួយទៀតយើងចុចលើតានេះយើងត្រូវដឹងថាលើកទី1យើងឲ្យវាចុចលើអីគេអញ្ចឹងលើកទី1យើងឲ្យវាចុចនេះ you want to help other uh, people grow អញ្ចឹងមានថាយើងចុចលើយកយកពាក្យមួយនេះអញ្ចឹងអ្នកនរឲ្យចុចលើពាក្យ upgrade នេះណា រួចហើយយើងរើសយកពាក្យ you want to have នេះឃើញទេនេះដូចគ្នាហ្នឹងហើយអញ្ចឹងយើងធ្វើការ add វាមកមកតង់ហើយពេលមកតង់ទៀតនៅពេលដែលយើង CV រួចហើយយើង ត្រូវការវា CV reward អញ្ចឹង CV reward យកពាក្យមួយនេះអញ្ចឹងទី1ទី2ទី3នេះឃើញទេអញ្ចឹងយើងមកមើលកន្លែងនេះហេឃើញទេនេះ you come to receive នេះឃើញទេអញ្ចឹងយើង add វាមកតង់ទៀតអញ្ចឹងឬតាពាក្យ2នេះមកណាឬតាពាក្យ2នេះមកហើយយើងធ្វើការអឺ គ្រីហេរ៉ូយើងនេះមកវានឹងអូតូស៊ីរាយចោលយើងហើយអញ្ចឹងអាហ្នឹងវាមានលក្ខណៈងាយស្រួលមែនទែនអត់ពិបាកអីទេក្នុងការស៊ីនេះនិយាយទៅណានេះអ្នកទាំងអស់នេះអ្នកទាំងអស់នេះគ្រាន់តែគ្រីកន្លែងនេះអញ្ចឹងកន្លែងនេះយើងគ្រីកវាមកយើងរើសនេះយើងរើសអាចរើសនីក៏បានយើងរើសយកបាយណែមក៏បានបើសិនជាករណីអ្នកទាំងអស់នេះរើសនីអញ្ចឹង NPC ក្បែរបាយហ្នឹងវាចុចទាំងអស់តែអានេះយើងរើសយកបាយណែមមកដោយសារយើងឲ្យរើសតាមឈ្មោះក្នុងប្រអប់នេះណាហ្នឹងហើយហើយកន្លែងនេះគ្រីកដូចខ្ញុំអញ្ចឹងមកហ្នឹងហើយតែប៉ុណ្្នឹងមក ហើយបន្តទៅទៀតយើងគ្រីសនេះ hero អញ្ចឹង dark small អូខេអញ្ចឹងខ្ញុំគ្រីសមើលណាឃើញទេនេះអូខ្ញុំផ្លេចនេះចាំមើលមើលបន្តិចចាំបន្តិចអឺវាអត់មានប្រជានេះវាមានប្រជាខ្ញុំភ្លេចបើកប្រជាអញ្ចឹងបើកប្រជាឯណាហ្នឹងហើយហើយបន្តមកទៀតខ្ញុំឲ្យមើលនឹង client account system យើងមើលដឹងថា CMC អូខេយើងអាចមើលលើអណោតបានខ្ញុំសូមដាក់បែបនេះទៅវាឆ្ងាយគ្នាបន្តិចចឹងខ្ញុំគ្រីសមកឃើញនេះ you register ឃើញទេនេះអញ្ចឹងយើងរងចាំវា60 second ទៅបានវាចាប់ផ្ដើម collect អញ្ចឹងវាតែប៉ុណ្្នឹងទេអាហ្នឹងពេលបន្ទាប់ពីដល់60 second វានឹងចុចយកកលៈទី2នេះហ្នឹងហើយវានឹងស៊ី reward ឲ្យយើងប៉ុន្តែគ្រាន់ថាគុណវិបត្តិវាបើសិនករណីអត់ចេញតាប្រាចារ្យហ្នឹងទេយើងក៏ពិបាកស៊ីដែរប៉ុន្តែអ្នកទាំងអស់ត្រូវចាំថាចេះ អឺឲ្យតែនគរថ្មីវានឹងបាត់តា NPC ហ្នឹងហើយអញ្ចឹងបើសិនករណីយើងឃើញម្ដងហើយយើងប្រើកម្មវិធីនឹងជាប់តែម្ដងអញ្ចឹង NPC មួយហ្នឹងយើងស៊ីរហូត18ផ្លែចាក៏វាអត់មានការពិបាកដែរហើយអ្នកទាំងអស់គ្នាបើសិនជាករណីអ្នកទាំងអស់គ្នាអូខេលេងចាន hero អញ្ចឹងនៅពេលដែលយើងក្បាក់មកក្បែរតាហ្នឹងហើយយើងឈោវាមួយស្ទុះទៅវាចាញ់តាហ្នឹងរួចអ្នកទាំងអស់គ្នាអឺធ្វើការ follow តាមនឹងមកអញ្ចឹង NPC ដល់ពេលយើងស៊ីបានរហូតវាអត់បាត់ទៅណាទេហ្នឹងហើយដោយសារវាចាញ់ម្ដងហើយយើងដល់បាក់ click លើវាយើងធ្វើការដាក់កម្មវិធីអញ្ចឹងទៅវាជាប់រហូតហើយ ហើយយើងមកស្ដាំលើនេះអានេះចុចមកស្ដាំហ្នឹងចុចមកស្ដាំមកវាបាត់វាបាត់ hero នេះហើយហ្នឹងណាហ្នឹងហើយអញ្ចឹងនេះគឺជារបៀបនៃការស៊ីប្រជាអូតូហើយចំពោះវីដេអូអីផ្សេងផ្សេងអ្នកទាំងអស់គ្នាអាចចូលមើលក្នុង channel YouTube ខ្ញុំបានណានេះនេះគឺជា group group group ខ្ញុំនិង group ខ្ញុំអ្នកទាំងអស់គ្នាអាចមើលបាន group មួយនេះគឺយើងអាចបិឈ្មោះ search បាន group ហើយនេះគឺជា page ខ្ញុំឈ្មោះ Razer Gaming ហើយនេះគឺជា channel YouTube របស់ខ្ញុំអញ្ចឹងវីដេអូតាក់ទងនឹងរបៀបស៊ីនេះអ្នកទាំងអស់នេះអាចចូលមកក្នុង channel YouTube ខ្ញុំមើលបានហ្នឹងហើយខ្ញុំនឹងផុសនៅក្នុង channel YouTube របស់ខ្ញុំហើយចំពោះនេះគឺជា Facebook របស់ខ្ញុំអ្នកទាំងអស់ចង់ចុចមើល Facebook ខ្ញុំចុច like នេះអញ្ចឹងអ្នក fact profile ខ្ញុំមួយចំនួនអឺដោយសារគាត់ឆាតមកលក្ខណៈ private ជាមួយអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់ចង់រក Facebook ខ្ញុំមួយណាអាចចុច like នេះចុចចុច link នេះមកវានឹងរត់ចូលដល់ Facebook ខ្ញុំហើយណា ហើយវីដេអូមួយចំនួនបើអ្នកទាំងអស់នេះពិបាកមើលពេកអ្នកទាំងអស់នេះអាចចុចកន្លែង play នេះនេះបានហើយអញ្ចឹង play នេះវានឹងសូនេះឃើញទេរបស់ខ្ញុំមានប្រមាណហ្នឹងវាចូលតាមលេខរៀងវាមកគាត់ដល់វីដេអូខ្លះខ្ញុំសេវទុកមើលខ្លួនឯងបတ်ចម្រៀងអីចឹងខ្ញុំដាក់ private ហើយខ្ញុំឲ្យអ្នកទាំងអស់គ្នាឃើញទេអញ្ចឹងដូច JX ខ្ញុំដាក់ public នេះឃើញទេ public public អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការមើលបានណាអូខេហ្នឹងគ្រាន់ប្រម៉ូទតិចទេអញ្ចឹងនេះវាអត់ដល់នាទីវាទេអ្នកទាំងអស់គ្នាចាំមើលវាចិត្តដល់នាទីវាអឺចាំខ្ញុំឲ្យមើល អញ្ចឹងខ្ញុំសូម skip វាបន្តិចសិនទៅកុំឲ្យនីតិវិសីនីតិយើងច្រើនពេកអូខេឥឡូវយើងខ្ញុំមើលទៅនីតិវាបាច់ចាក់ដល់ហើយណាឥឡូវខ្ញុំធ្វើការគ្រីសវាទៅឲ្យវាស៊ីអូតូហ្មងតាមពិតអានេះមូលហេតុដែលខ្ញុំចុច skip នេះដោយសារខ្ញុំអត់ចង់ឲ្យវីដេអូនេះវាយូរពេកអញ្ចឹងណាតាមធម្មតាយើង គ្នាយើងស៊ីគឺគ្នាយើងចុចវាគ្រីសចោលដោយសារយើងគ្រីសហើយយើងចុច high វាអញ្ចឹងណាហ្នឹងហើយវីដេអូនេះខ្ញុំ skip វាចោលដោយសារខ្ញុំអត់ចង់ឲ្យវាចំណាយពេលយូរជាមួយនឹងរយៈពេលនៃការ record អូខេអញ្ចឹងខ្ញុំគ្រាមើលណា អត់តដល់ទេអញ្ចឹងខ្ញុំអាចឆែកនាទីមើលណាអូខេអញ្ចឹងដល់សល់39វិនាទីទៀតអញ្ចឹងខ្ញុំធ្វើការគ្រិះចោលហើយណាហ្នឹងហើយគ្រិះចោលអញ្ចឹងឲ្យតដល់នាទីហ្នឹងមីសេកកន្លែងនេះវានឹង load អត់លើអត់លើដូចគ្នាយើងឃើញថាអូខេយើងធ្វើការស៊ីនឹងប្រកបដោយជោគជ័យហើយចាហ្នឹងយើងរងចាំមើលវាបន្តិចណាហ្នឹងហើយព្រោះវា30វិនាទីប្រហែលជាកន្លះនាទីឯងអឺមុនហ្នឹងដោយសារខ្ញុំចុច skip វីដេអូនេះចោលដោយសារខ្ញុំអត់ចង់ចំណាយពេលជាមួយវារឿងយូរហ្នឹងហើយ ហើយខ្ញុំបញ្ជាក់តិចដែរចំពោះកម្មវិធី TV Auto មួយនេះគឺវាមានលក្ខណៈថា full function ហ្នឹងហើយដោយសារអឺទី1ដូចខ្ញុំប្រាប់ចឹងអ្នកទាំងអស់នេះអាចធ្វើការទិញកម្មវិធី TV Auto ឬតាមរយៈ website TV Auto បានតែយើងនេះឃើញទេចឹងដល់នាទីវាវា Auto C មកឃើញមិញហ្នឹងហើយហើយនេះកន្លែងវា C ហ្នឹងយើងវា C រួចវា register ចោលទៀតហ្នឹងឃើញ register បានភាសាទៀតហ្នឹងឃើញទេ ចឹងមើលអាណោនបានណានេះមិនស៊ីមិនបានមកគូកុនអេបានមកគូនេះឌូនហ្នឹងហើយបាន experience 300000អឺរួមជាមួយនឹងការ register 30ភាសាទៀតអញ្ចឹងនេះគឺជារបៀបនៃការស៊ីនិយាយទៅវាអត់មានអីពិបាកក្នុងការស៊ីហ្នឹងទេប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺកម្មវិធីមួយនេះកម្មវិធីមួយនេះគឺយើងត្រូវការកម្មវិធីដែលមានលក្ខណៈថា full function ដោយសារវាត្រូវការប្រើកម្មវិធី follow click npc មួយនេះដើម្បីធ្វើការ auto CV ណា ហើយកម្មវិធីមួយនេះដូចខ្ញុំបញ្ជាក់អញ្ចឹងណាបើអ្នកទាំងអស់គ្នាទិញ Crack គឺ license នេះគឺយើងអាចប្រើដល់ឆ្នាំ2009មួយនេះណាតែបើអ្នកទាំងអស់គ្នាទិញពី TV Auto តែម្ដងអ្នកទាំងអស់គ្នាធ្វើការបង់ជាលក្ខណៈខែទៅឲ្យកម្មវិធីម្ចាស់កម្មវិធីនឹងផ្ទាល់តែម្ដងហើយ Crack នេះគឺយើងអាចប្រើបានជាមួយទៅជា X2 ទេតែចំពោះ server private គឺវាអត់ដំណើរការទេហ្នឹងហើយ អញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអញ្ចឹងបាទអ្នកទាំងអស់គ្នាមានចម្ងល់អីអាចឆាតមកសួរខ្ញុំក្នុង page Laser Gaming បានទាំងអស់គ្នាហ្នឹងហើយអូខេអរគុណបាយបាយ